ប្រយោជន៍ដ៏អស្ចារ្យនៃផ្លែស្វាយស្ត្រីមានគភ៌មើលរំលងមិនបានស្វាយត្រូវបានគេចាត់ទុកជាផ្លែឈើដែលមានភាពពេញលេញនិយមបំផុតពីសំណាក់មនុស្សទូទៅមួយចំនួនជាពិសេសនារដូវក្តៅព្រោះវាមានរសជាតិផ្អែមឆ្ងាញ់បង្កើនធម៌ពលនិងជំនួយដល់សុខភាពក្រៅពីផ្ដល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សទូទៅផ្លែស្វាយក៏មានប្រយោជន៍ខ្លាំងសម្រាប់ស្ត្រីកំពុងមានគភ៌ផងដែរដោយសារតែសារធាតុចិញ្ចឹមជាច្រើនដែលស្ត្រីមានគភ៌ត្រូវការខ្វះមិនបាន។ 1ជួយរំលាយអាហារក្នុងអំឡុងពេលមានកស្ត្រីភាគច្រើនតែងតែញ៉ាំអាហារច្រើនដើម្បីបំពេញបន្ថែមនៅតម្រូវការរបស់ទារកនៅក្នុងផ្ទៃដូចនេះស្វាយជាអាហារបន្ថែមដែលមានសារៈសំខាន់បំផុត សម្រាប់ស្ត្រីដែលមានប្រព័ន្ធរំលាយអាហារមិនល្អការទទួលទានផ្លែស្វាយអាចជួយបង្កើនក្នុងការស្រូបសារធាតុចិញ្ចឹមសំខាន់សំខាន់និងធានាក្នុងការរំលាយអាហារប្រកបដោយប្រសិទ្ធភាព2ការពារជំងឺស្លេកស្លាំង ផ្លែស្វាយសម្បូរទៅដោយវីតាមីន C និងជាតិដែកដែលមានសារៈសំខាន់បំផុតសម្រាប់ស្ត្រីមានគភ៌លើពីនេះការទទួលទានផ្លែស្វាយក៏អាចបង្កើនកោសិកាឈាមក្រហមនិងជួយឲ្យឈាមរត់បានស្រួល3សម្បូរសារធាតុម៉ាញ៉េស្យូមសារធាតុម៉ាញ៉េស្យូមនៅក្នុងផ្លែស្វាយអាចជួយរក្សាលំនឹងនិងកម្រិតសម្ពាធឈាម ដែលអាចជួយការពារអ្នកម្ដាយមិនឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាលឬជំងឺលើសឈាមនៅពេលមានគភ៌ 4សម្បូរសារធាតុអុកស៊ីដង់សារធាតុអុកស៊ីដង់ដូចជាវីតាមីន C នៅក្នុងផ្លែស្វាយត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពអាចជួយបង្កើនប្រព័ន្ធភាពស៊ាំជំរុញដល់ការលូតលាស់ឆ្អឹងរបស់ទារកបានយ៉ាងល្អក្រៅពីនេះវីតាមីន C ក៏អាចជួយកាត់បន្ថយហានិភ័យនៃការកើតមិនគ្រប់ខែហើយត្រូវបានការពារទាំងម្ដាយនិងកូនឲ្យមានសុវត្ថិភាព5ជំរុញដល់ការអភិវឌ្ឍទារក ផ្លែស្វាយសម្បូរទៅដោយវីតាមីន A ដែលអាចជួយបង្កើននឹងការអភិវឌ្ឍឆ្អឹងធ្មេញរបស់ទារកមិនតែប៉ុណ្ណោះវាអាចជួយការពារនិងអភិវឌ្ឍជីលីការបស់ទារកផងដែរ6ការពារបញ្ហាខ្សោយជាតិស្ករក្នុងឈាម ជាតិស្ករធម្មជាតិដែលមាននៅក្នុងផ្លែស្វាយមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ វាអាចការពារអ្នកម្ដាយឲ្យរួចផុតពីបញ្ហាខ្សោយជាតិស្ករនាថ្ងៃអនាគត។